នឹករលឹកឃើញពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិនឹងប៉ុន្តែជាកិច្ចចាប់ដើមដំបូងក្នុងធម្មកថាដែលខ្ញុំបណ្ដាចូលរួមក្នុងពិធីបន់បញ្ចុះបឋមសិលាកសាងនៅព្រះពុទ្ធចេតិយនេះមានឈ្មោះហើយស្រេចគឺព្រះ បតុមរតនចេតីកណាហ្នឹងហើយចឹងក្នុងទឹកចិត្តរីករាយជ្រះថ្លា នៃពុទ្ធបរិស័ទនឹងបានចូលរួមកសាងទៅតាមទីក្តីជ្រះថ្លាទាំងដែលបុរាណបានសម្ដែងប្រាប់មកថា ធ្វើរបស់ដែលអត់មានខ្លឹមសារហ្នឹងឲ្យទៅជាមានសារៈខ្លឹមសារទៅណារហូតដល់ទៅព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានត្រាស់ដឹងក៏ព្រះអង្គទ្រង់ប្រកាសសម្ដែងអំពីការជញ្ជូនទ្រព្យសម្បត្តិចេញអំពីផ្ទះដែលត្រូវភ្លើងឆេះជូនបានទៅដែលបានជាប្រយោជន៍ ដល់ម្ចាស់ទ្រពនឹងថាជញ្ជូនមិនតាន់ទេភ្លើងក៏ត្រូវឆេះតិចទីអស់ទៅពីនេះណាយ៉ាងណាគឺភ្លើងជារៀបជាធិមរណៈហ្នឹងចឹងដែលឆេះនៅអត្តភាព យើងនេះដូចភ្លើងឆេះផ្ទះចឹងព្រោះណាយើងសັບញ៉ៃ មិនតន់មរណភាពអីហ្នឹងប៉ុន្តែក៏ត្រូវភ្លើងមរណៈហ្នឹងឆាបឆេះនឹងឯងតាមរយៈនៃជរាកណាហ្នឹងឯងភ្លើងជរាហ្នឹងភ្លើងរបស់មរណៈហ្នឹងចឹងដាវជរាហ្នឹងគឺដាវរបស់មច្ចរាជហ្នឹងចឹងមិនដែលបរាជ័យជាមួយនឹងអ្នកណាម្ដងទេ ណាមិនថាតែមនុស្សទេឲ្យតែជាតសៈមរណង្ហោតិចឹងបងកើតមកហើយត្រូវដាវរបស់មច្ចរាជនឹងមានជ័យជំនះជានិច្ចមិនដែលបរាជ័យជាមួយនឹងបុគ្គលណាអ្នកណាអង្គណាម្ដងឡើយណាអញ្ចឹងនៅក្នុងជីវិតយើងហ្នឹងវាត្រូវ ភ្លើងឆេះណាដូច្នេះព្រះពុទ្ធអង្គទ្រង់សម្ដែង ក្នុងអតិតសោតហ្នឹងប៉ុណ្ណាសក្គាធវៈហ្នឹងប៉ុណ្ណាសង្យុត្តនិកាយសក្គាធវៈព្រះអង្គត្រាស់ថាការឲ្យទានហ្នឹងឯងជាការចិញ្ជូនចេញដល់ល្អប៉ុណ្ណានឹងយើងក៏បានទទួលដំណឹងនឹង ប្រកបដោយសទ្ធាមានបញ្ញាហូរហែមកចឹងមិនសិតតែត្រូវចិត្តត្រូវគំនិតមនុស្សទូទៅទេតែព្រោះអ្នកខ្លះក៏មានជាគំនិតយោបល់ទៅថាឲ្យ ស៊ីចាយសបាយតាមនឹងទៅ ដើរលេងគ្រប់ស្រុកទៅហ្នឹងឯងទ្រព្យសម្បត្តិមានច្រើនអញ្ចឹងអញ្ចឹងប្រយ័ត្នចាយអត់តន់ហ្នឹងឯងណាតែមួយអត់មានអីចាយអាហ្នឹងអ្នកក្រណាហ្នឹងឯងខ្វះខាតអីចឹងទៅ អាហ្នឹងអត់ចាយណាអត់មានអីចាយទ្រព្យសម្បត្តិមាសប្រាក់ហ្នឹងតែមួយទៀតចាយអត់តន់ កាយអត់តន់បានដេកថាវាស្លាប់ចោលអញ្ចឹងបានជាមានពាក្យថាឲ្យស៊ីចាយសបាយទៅ មានប្រាក់ទុកធ្វើអីស្លាប់ទៅមិនមែនយកទៅបានទេហ្នឹងឯងអញ្ចឹងបានជាម្នាក់នោះគាត់តវ៉ាក្នុងសេចក្តីនឹងថាឲ្យគាត់ចាយទៅស្លាប់ទៅមិនមែនយកទៅបានទេ ឥឡូវគាត់ចាយអស់ហើយវាអត់តន់ស្លាប់ហ្នឹងឯងអាហ្នឹងឯងគាត់តបថាហ្នឹងតន់ស្លាប់ទៅនៅរស់ហ្នឹងឯងមិនតន់ស្លាប់ទៅនៅរស់បានការនៅរស់ហ្នឹងណែប៉ុន្តែថារឿងនៅក្នុងលោកហ្នឹង រស់នៅដោយអត់មានទ្រព្យសម្បត្តិអញ្ចឹងគឺគាត់លំបាកណាហ្នឹងឯងមិនថាអត់អីសោះទេអាដែលសម្រាប់រស់ហ្នឹងវាមានហើយបានជានៅរស់ហ្នឹងអាហារបរិភោគអីអីហ្នឹងវាគ្រាន់តែថាវាអត់អីស៊ីចាយសបាយដើរលេងហឹកហែកហឺហាចូលផ្សារចូលកាស៊ីណូអីហ្នឹងវាអស់ប្រាក់ហ្នឹងទៅ នឹងឯងរហូតដល់ទៅមានអឺខ្ចីគេចម្ពាក់បំណុលគេអីចឹងទៅទៀតទៅអាហ្នឹងវារឿងក្នុងโลกហ្នឹងវាមានចឹងចាស៊ីចាយចឹងចឹងទៅក៏វាអស់ទៅវាអត់មាន អីជាសរណៈជាទីរលឹកឲ្យមានទីក្តីសុខទេវាមានតែដូចថា កវល់កវាយនៅក្នុងការដែលអត់មានអីស៊ីចាយតទៅទៀតហ្នឹងប៉ុន្តែនៅក្នុងវិស័យនៃពុទ្ធបរិស័ទយើង វាតេតួងទៅនឹងការដែលបាន បំពេញជាបុណ្យកុសលនេះ ដោយសារមានសទ្ធា ដែលដឹងថាសត្វលោកហ្នឹងវាប្រព្រឹត្តទៅតាមកម្ម ហើយដល់អញ្ចឹងទៅវាមាន ការសន្សំនៅហេតុល្អបច្ច័យល្អពូជល្អឧបនិស្ស័យល្អនៅ ក្នុងចិត្តសន្តានដោយការដែលបានបូជាក្នុងពុទ្ធក្នុងពធัวក្នុងប្រសង់អីទៅហ្នឹងធំដុំហើយចឹងមិនមានការបូជាអីឲ្យក្រៃលែងទៅ ក្នុងបរតនត្រ័យហ្នឹងទៀតទេចឹងហ្នឹងឯង មាននៅក្នុងមេត្តាបិតា ព្រះឧបជា ព្រះអាចារ្យអីហោហែមកហើយនឹង ទៅនៅក្នុងសាធារណៈទានចឹងទៅមានបូជាទានហើយនឹងសង្ឃហទានហ្នឹងឯងចឹងយើង មានឱកាសបានបូជា នៅក្នុងព្រះពុទ្ធចេតិយនេះមិន មាន ទេវតាប្រអិនប្រព្រំណាណាមករាប់បននៃអ្នកដែលបូជានៅក្នុងបរតនត្រ័យហ្នឹងបានទេចាំប៉ុណ្ណាបូជារហេបូជាយតោពុទ្ធរិកានៅ ក្នុងពុទ្ធវៈចឹង ណាខាងចុងវគ្គទី14ហ្នឹងពោជារហេពោជាយតោពុទ្ធេយតិចសាវកេបបញ្ចសមតិកន្តេតនសោកបរិតវេទេតាតិសេពោជាយតោនិពុទេអកតោភយេអ្នកសកាបញ្ញាំងសង្ខាតំអ៊ីមេតមបិគេនិចេគឺព្រះអង្គកាសម្ដែងហើយ ក្នុងព្រះអត្ថកថាក៏បញ្ជាក់ពាក្យរបស់សកទេវរាជម្ដែង ក្នុងវិមានវត្ថុហ្នឹងគឺថាព្រះអង្គគង់វិជននៅ ដីបរិនិព្វាន ទៅក្តីឲ្យតែចិត្តជ្រះថ្លាស្មើគ្នាទៅតួប៉ុនហ្នឹងគឺដូចគ្នាទេព្រោះប៉ុនហ្នឹងមិនមែនព្រះពុទ្ធអង្គទ្រង់បញ្ចូលមកឲ្យទេវានៅ ត្រង់សេចក្តីជ្រះថ្លាអញ្ចឹងព្រះអង្គទ្រង់ប្រកាសសម្ដែងពីការដែល បុគ្គលបានបូជាណាបូជាយតោហ្នឹងដល់បូជារហេបូជារហេហ្នឹង គឺបុគ្គលដែលគួរដល់ការបូជាហ្នឹងមានព្រះសម្មាសម្ពុទ្ធព្រះបច្ចេកពុទ្ធហើយនឹងព្រះអរហន្តហ្នឹងត្រៃលែងទៅណាស់ដូច្នេះសំបីព្រះអង្គបរិនិព្វានទៅនិពុទ្ធេអកតោភិយេហ្នឹង ប៉ុណ្ណាទាំងដែលព្រះអង្គនិព្វានកិលេសទាំងដែលបរិនិព្វានទៅនឹងក្នុងការដែលបកគលបានបូជានឹងអត់មាន ទេវតាប្រអិនប្រព្រំណាមករອບបំនៃអ្នកដែលបានបូជានឹងនោះឡើយព្រះអង្គបរិនិព្វានទៅ ដោយ ព្រះសម្មាសម្ពុទ្ធកសបៈទសពល អង្គមុនហ្នឹងគឺមិនបានបែងចែកព្រះបរមធាតុទៅទីកន្លែងផ្សេងផ្សេងទេគឺបញ្ចុះក្នុងទីតែមួយកសាងបច្ចេកដីនឹងតែមួយនឹងគឺសវណ្ណចេតដីទៅសិតតែដុំមាសទៅតែម្ដងហើយអ្នកដែលបានចូលរួមក្នុងការកសាងនឹងទៅកាន់ទេវលោកហើយជាយត់មកតនសម័យកាលព្រះសម្មាសម្ពុទ្ធ ក្នុងព្រះសាសនានេះហ្នឹងឯងព្រះសមណៈគោដមរមគ្រូនេះណាច្រើនណាស់មានប្រវត្តិក្នុងការកសាងព្រះសវណ្ណចេតិយហ្នឹងដូចជាជាដែលសិទ្ធិអីអីហ្នឹងមានភ្នំមាសមានភ្នំមាសផុសឡើង នៅ ក្រោយផ្ទះគាត់ទៀតផងណា ហ្នឹងឯងហើយមានភិក្ខុភិក្ខុណីមានឧបាសកបាសិកាជាច្រើនតេតួងទៅនឹងការបូជាព្រះសវណ្ណចេតដីហ្នឹងដោយព្រះនាងកៃសាកោតមីអីអីហ្នឹងដែលបានមកជាកូនប្រសាលោកសិទ្ធិហ្នឹងក៏អានិសង្ឃ ក្នុងកាលនោះជាកុមារីពាក់ខ្សែកមាសដែលម្ដាយបំពាក់ឲ្យហ្នឹងទៅដល់ទៅដល់បច្ច័យដី ជ្រះថ្លាខ្លួនឯងហ្មងទៅណាប្រាប់ម៉ែឲ្យយកខ្សែកកូនហ្នឹងចូលក្នុងការកសាង នៅ ព្រះសវណ្ណចេតដីហ្នឹងនឹងប្រវត្តិព្រះនាងកៃសាកោតមីចា៎ ក្រោយមកក៏មានវិបត្តិរឿងកូនស្លាប់បាត់បង់ជីវិតចឹងទៅប៉ិនជាបានឱកាសបញ្ជូនឲ្យចូលកាន់ភ្នោះបួសជាភិក្ខុណីបណ្ណាហើយក៏បាន សម្រាប់ព្រះរហ័តទៅជាឯកតតិកៈលើភិក្ខុណីក្នុងរឿង ត្រួតត្រងចៃវរសៅម៉ងនឹងជូនណាមានប្រវត្តិគួរជាទីជ្រះថ្លា ដូចនៅក្នុងព្រាមណវៈពគាថាធម្មបទហ្នឹងពេលមួយព្រះអង្គកំពុងតែសម្ដែងពធัวដល់ពពួកទេវតាក្នុងវេលាបឋមយាមនៃរាត្រីកន្លងទៅហើយហ្នឹងព្រះនាង កៃសាកោតមីភិក្ខុនីក៏បានហោះផុតផុតចំឈើហ្នឹងទៅថ្វាយបង្គំព្រះរាមានុភាក្នុងវេលារាត្រីពេញបូរមីចឹងព្រះច័ន្ទក៏ភ្លឺច្បាស់ហើយឃើញពន្លឺប្រងព្រាតនៅនេបគុណកតលើកំពូល ភ្នំកិច្ចកោតហ្នឹងបានដឹងថាព្រះអង្គកំពុង បំពេញពុទ្ធកិច្ចជាមួយនឹងពួកទេវតាចឹងក៏អធិដ្ឋានផែនដីនៅនឹងឯកដល់អាកាសហើយថ្វាយបង្គំព្រះរាមាវិភាអំពីចម្ងាយចឹងដោយការនឹករលឹកព្រះអង្គហ្នឹងក៏យាងមកនិមន្តមកហ្នឹងហើយសកទេវរាជឈ្មៀងបណេតទួតឃើញភិក្ខុណីអង្គណាព្រះអង្គមានរិទ្ធ ណាឋិតឋានផែនដីឯដល់អាកាសថ្វាយអង្គមព្រះអង្គហើយក៏ត្រឡប់ ទៅវិញហ្នឹងបានព្រះពុទ្ធអង្គទ្រង់ត្រាស់ថានឹងធីតារបស់តថាគតឈ្មោះកៃសាកោតមី មានខ្លួនស្គមរវៀមរវៀមទៅដោយសរសៃប្រើប្រាស់ចៃវរសៅម៉ង នៅក្នុងព្រៃចម្រើនឈាមនឹងជារឿងរ៉ាវដែលយើងបានអាន ទៅមានសេចក្តីជ្រះថ្លានឹងជីវិតដែលដែលផុតទុក្ខជីវិតដែលអស់បញ្ហា គឺអស់រាគៈទោសៈមោហៈនៅ ក្នុងចិត្តសន្តានហ្នឹងប៉ុន្តែអញ្ចឹងទៅយើងមាន សង្ឃានុសតិនឹករលឹកដល់សង្ឃគុណ នឹងមានបៃតេបាមកជៈអីមានសេចក្តីសុខក្នុងជីវិតរស់នៅកណាដល់ចិត្តនឹងឯងមានការចម្រើនទៅដោយ គុណគឺសេចក្តីសុខស្ងប់ទៅវាមានភាពមមតមទទួលអារម្មណ៍រឿងរ៉ាវអីក៏ដោយចូលមកហ្នឹងមិនបានកម្រើកញាប់ញួរទៅទេ តេតួងទៅនឹងការដែលបានអប់រំចិត្តនឹងឯងមានសេចក្តីសុខនៅ ក្នុងចិត្តសន្តានហ្នឹងជីវិតយើងវាមានតែកាយហើយនឹងចិត្តហ្នឹងដល់ទៅចិត្តហ្នឹងបាននៅសេចក្តីសុខហើយវាអត់មាន បញ្ហារឿងអីទៀតទេទោះជាមាសប្រាក់លុយកាក់អីហ្នឹងវាជាអារម្មណ៍របស់ចិត្តភ្នំមាសភ្នំប្រាក់ហ្នឹងក៏ដែរក៏ជាអារម្មណ៍របស់ចិត្តហ្នឹង ណាវាអត់មានស្អីដែលយើងឬក៏អ្នករតីបានដឹងហើយ អ្វីហ្នឹងមិនមែនអារម្មណ៍របស់ចិត្តអញ្ចឹងរឿងសັບទុកវានៅត្រង់ចិត្តនឹងឯងចឹងប៉ុណ្ណាដូច្នេះទោះជាភ្នំមាសភ្នំប្រាក់ដែលមហាសិទ្ធិមានហ្នឹងក៏វាទាក់ទងនឹងសេចក្តីត្រេកអររីករាយនៃចិត្តបើវានៅលើចិត្តអញ្ចឹង មិនចាំបាច់តល់តែភ្នំមាសភ្នំប្រាក់អីទេអ្វីដែលនាំឲ្យចិត្តមានសេចក្តីសុខហ្នឹងលើសអំពី កាមាវចរៈសុខលើសអំពីអារម្មណ៍ដែល ជាភ្នំមាសភ្នំប្រាក់ហ្នឹងគឺអារម្មណ៍នៃប្រកម្មដ្ឋានចឹងដែលអាចអប់រំបានអារម្មណ៍នៃប្រកម្មដ្ឋានហ្នឹងទៅជារមណីយដ្ឋាន របស់ចិត្ត ទៅជាទីកន្លែងមនោរមមានសេចក្តីសុខលើ កាមាវចរៈសុខនឹងទៅទៀតរហូតដល់ទៅឈានសុខលោកតរៈសុខអញ្ចឹងបើចិត្តនឹងណាមានការអប់រំទៅដោយអារម្មណ៍នៃប្រកម្មដ្ឋាន ដោយសម្បថកម្មដ្ឋាន ដោយវិបស្សនា បានសេចក្តីសុខ ក្រៃលែងអញ្ចឹងវាអត់មានចាំបាច់យើងទៅប្រណាំងទៅជែងអីជាមួយនឹងអ្នកតន្ត្រីមានអីបានអីក្នុងโลกនេះទេ ពីព្រោះមានអីបានអីក៏វានៅ ត្រង់ចិត្តសក់បើចិត្តមិនសក់ទ្រព្យសម្បត្តិមាសប្រាក់លុយកាក់ហ្នឹងក៏មិនមែនមកដើរតួជាសក់ជូនលោកជាថៃនឹងបានដែរត្រូវការទុកលំបាកនៅ ក្នុងរឿងអីរឿងអីសពតែគ្រប់ហ្នឹង ជាពិសេសសកាយតិថិឲ្យទៅនៅសម្គាល់ថាមានខ្លួនក្នុងលោកហ្នឹងអញ្ចឹងរួសកាយតិថិណា ដែលមិននាំមកនៅសេចក្តីសោកសឹកសួលទុកទោមនោសេចក្តីចង្អៀតចង្អល់អីទៅហ្នឹងរួសកាយតិថិហ្នឹងមិនបានទេព្រះអង្គត្រាស់សួរវិខទាំងឡាយក្នុងអលកតូបមៈសោតហ្នឹង ភិក្ខុក៏ក្រាបទូលព្រះអង្គថាពួកយើងខ្ញុំព្រះអង្គរោគទិដ្ឋិនឹងមិនឃើញទេព្រះអង្គត្រូវហើយត្រូវហើយនៃភិក្ខុទាំងឡាយតថាគតក៏រោអត់ឃើញ បានន័យថាវាអត់មានវាអត់មាន សកាយតិដ្ឋិដែលជាអត្តវេទុបាទានឬក៏តិដ្ឋិនិស័យណាដែលបុគ្គលបានហើយហើយមិនសោកសៅ មិនសឹកស្រួលអរអួលចិត្តអីហ្នឹងគឺអាទិដ្ឋិហ្នឹងរួមបានទេវាវាអត់មានវាអត់មានតារាបានទិដ្ឋិហ្នឹងហើយហើយមិនសោកមិនសឹកស្រួលអត់មានទេហ្នឹងឯងអាហ្នឹងគឺជាទោសនៃអាការប្រកាន់អត្តភាពហ្នឹងបញ្ញខណ្ឌហ្នឹងជាអត្តាទូគ្រួនហ្នឹងឯង ដល់អញ្ចឹងវាត្រូវមានរឿងដំណោះរឿងតោះផ្សេងផ្សេងនៅក្នុងជីវិតហ្នឹងមិនមែនមានតែរបស់ឲ្យជាទីពេញចិត្តទេចឹងបានពុទ្ធបរិស័ទយើងត្រូវអប់រំចម្រើនសតិប្បដ្ឋានហ្នឹងដើម្បីឲ្យដឹងអាការដែលពេញចិត្តក្តីអាការដែលតោះចិត្តក្តីហ្នឹងត្រូវឲ្យដឹងថាក្រន់តែជាចិត្តមិនចាំបាច់ផ្កប់គុណចិត្តនឹងទេចឹង កណាចិត្តអីក៏វា ត្រឹមតែជាចិត្តហ្នឹងអាពេញចិត្តហ្នឹងក៏តែជាចិត្តដែរមិនបាច់ទៅចូលតាមអាពេញចិត្តហ្នឹងទេហើយអាតោះចិត្តហ្នឹងក៏វាគ្រាន់តែជាចិត្តចាំបាច់ទៅផ្គប់គុណអីតោះអីតោះទៅមិនចាំបាច់ទៅអាផ្ទុយវាចូលហៅនេចហ្នឹងឯងមិនបាច់ ចាំទៅនេអីបើបល័យអូខេតេនិកខេតេណាអូខេតេហ្នឹងឡើងចូលទៅ និកខេតេហ្នឹងវាស្រកទៅនេទៅវាផត់ទៅណានិយាយថាប៉ោងផត់ចឹងទៅក៏បានដែរផ្លូវចិត្តហ្នឹងគឺបានន័យថាវាវាប៉ោងហ្នឹងវាចូលទៅវារីករាយទៅផត់ហ្នឹងវា ឆ្នាំងថ្នាក់អអន់សយត្តយងតោមនោះវាតូចទៅយើងហៅតូចចិត្តហ្នឹងហ្នឹងឯងតូចអីតូចទៅតែប្រកបគុណអីអាហ្នឹងតើមាន សតិប្បដ្ឋានទេកណាបើអត់សតិប្បដ្ឋានទេយើងអត់ស្គាល់ចិត្តហ្នឹងទេដល់អញ្ចឹងទៅវាមានទិដ្ឋិមានមានអ្នកចាប់ចិត្តនឹងជាអារម្មណ៍បានដែរ ប្រកាន់ខ្លួនយើងហ្នឹងហើយនឹងមានអ្នកសម្គាល់តែខ្លួនយើងហ្នឹងយ៉ាងម៉េចយ៉ាងម៉េចព្រៀបផ្ទឹមនឹងអ្នកដតីដល់អញ្ចឹងទៅវាទៅវិនិច្ឆ័យរឿងហ្នឹងឯងតែហើយតែកាលណា ទៅវិនិច្ឆ័យរឿងវាមានវាមានកប់មានតោះហើយកណាហ្នឹងឯងអញ្ចឹងគឺ នៅក្នុង ជីវិតរបស់យើងវាត្រូវចូលនេះទៅតាមនឹងញាប់ញួរទៅតាមលោកធัวហ្នឹងมันអាចថា យើងចេះតែបានអ្វីអ្វីឲ្យជាទីពេញចិត្តគ្រប់ពេលវេលាទៅនោះទេគាត់ណាអ្នកដែលគេមានសេចក្តីសុខស្ងប់អប់រំប្រកម្មដ្ឋានហ្នឹង មិនថាចេះតែបានអ្វីអ្វីជាទីពេញចិត្តទេណាជាមួយគ្នានឹងអារម្មណ៍ក្នុងលោកនឹងវាដូចតែយើងអញ្ចឹងជីវិតសាមញ្ញជាមួយគ្នានឹងអារម្មណ៍ធម្មតាអញ្ចឹងណាប៉ុន្តែ ការវឹកហាត់អប់រំចិត្តចម្រើនបញ្ញាហ្នឹងគឺលោកបានចម្រើនទៅដោយចំណេះដឹងហ្នឹង ទទួលព្រមដោយការដែលបាន ដឹងទៅ ក្នុងសច្ចធម៌ហ្នឹងសច្ចៈនៃជីវិតហ្នឹង ដឹង ថាជីវិតហ្នឹងវាមិនមែនចេះតែបានអ្វីឲ្យជាទីពេញចិត្តទេ ខ្លះណាអ្វីអ្វីជាទីពេញចិត្តហ្នឹងណាវាមានលេបទៅមានយោះទៅមានការសរសើរទៅវាមានសេចក្តីសុខស្រួលអីអីចឹងទៅក៏វាមានតាមហ្នឹងហ្នឹងឯងក៏មិនមែននៅលើយើង អ្នកធ្វើឲ្យបានទេ វាមានបច្ច័យឲ្យកើតឡើងទៅតាមសភាពហ្នឹងប៉ុន្តែទោសរបស់ជីវិតនេះវាមានវាមានអតិនវៈវាមិនមែនមានតែអាសាតៈទេវាមានអតិនវៈហើយអតិនវៈហ្នឹងមិនមែនអ្នករតីណាធ្វើឲ្យទេកុំភ្លេចជាតាសៈមរណង្ហោតិសត្វកើតឡើងហើយតែងតែស្លាប់ជាតិតោទុក្ខានិបាសតិសត្វដែលកើតឡើងហើយតែងតែឃើញនៅទុកទាំងពួងជួបប្រទេស ពន្ធធាំងវៈធាំងបរិកលេសੰងគឺ ការចងការបៀតបៀនឧបទ្រពផ្សេងផ្សេងអញ្ចឹងទៅបានព្រះនាងចាឡាប្រកាសដល់មេមានចិត្តបាបហ្នឹងថាតាសមាជាតិតឹងអ្នករោជាយេដែលមេហ្នឹងសួរថា នាងមិនពេញចិត្តនឹងអ្វីនេះតែយើងមិនពេញចិត្តនឹងការកើតហើយមេថាណាអើយមកដឹកនាំ នាងធីកណីហ្នឹង មិនឲ្យពេញចិត្តនឹងការកើតគេកើតហើយគេ បរិភោគកាមគុណគេកើតហើយគេសបាយអីអីចឹងទៅបានតែនាងថាមែនមនុស្សល្ងងខ្លៅណាមកណែនាំយើងឯណាពុទ្ធោធម្មមតេសេសេចេតយាសមតិកមੰងសពតុខបហានាយៈសោមੰងសច្ចេនិវេសយិព្រះពុទ្ធព្រះអង្គទ្រង់បានសម្ដែងពធัว ជាគ្រឿងប្រព្រឹត្តកន្លងនៅការកើត កំចាត់បង នៅសេចក្តីទុកទាំងពួងព្រះអង្គបានតម្កល់យើងឲ្យតាំងនៅក្នុងសច្ចធម៌ហើយបានពលាងប្រកាសអំពីសច្ចធម៌ហ្នឹងដែលជាបរមត្តសច្ចៈគឺព្រះនិព្វានហ្នឹងប្អូនស្រីព្រះធម្មសេនាបតីសេរីបុត្រទៅពលាងចាឡាភិកណីហ្នឹងណាស្រីបង ប៉ុន្តែប្អូនព្រះសិរីបុតទេអ្នកស្រី3នាក់ហ្នឹងបងគេព្រះនាងចាឡាបន្ទាប់មកសីលោកបចាឡាដែលអតោឧបចាឡាហើយបានសីលោកបចាឡាទី3បណ្ណាចាឡាឧបចាឡាសីសុបចាឡាហ្នឹងបណ្ណាហើយតនាងបានប្រកាស យេចរូបោបកិយសត្តាយេចអរូបភាគិណោនិរោធំអបជានន្តាអាកេន្តារោ បណប់ភវោកណាកណាបណប់ភវន្តៈចុងបន្ទុយចុងក្រោយហ្នឹងគឺបុគ្គលដែលបាននៅរូបឈានទៅកាន់ព្រំមលោកក្តីមានចំណែកនៅក្នុង អរូបព្រំក្តី ទៅដល់នៃវសញ្ញានាសញ្ញាយតនៈព្រំក៏ដោយនិរោធំអបជានន្តាឲ្យតែមិនបានដឹងនៅនិរោធណាមិនបានសម្រេចនៅព្រះនិព្វាន ដោយអំណាចនៃអរិយមគ្គមានសោតាបត្តមគ្គជាដើមណាហ្នឹងឯងមិនបានសម្រេចទេគឺអាកន្តារោ បណ្ណាភវោហ្នឹងរមែងមកកាន់ភពថ្មីទៀតគឺមិនមិនរួចផុតចាកភពជាតិកំណើតនឹងទៅទេ តែបើជា ព្រះសោតាបានចូលទៅកាន់ព្រំមលោកទេទៀតឈានរបស់ព្រះអរិយបុគ្គលមិនមិនសាបសូន្យទេឈានដែលចេះសាបសូន្យមានតែឈានបថុជជនទេទៀតព្រះសោតាបានឡើងទៅ គឺមិនមានឈានសាបសូន្យទេ អញ្ចឹងមិនជាយត់ពីព្រំលោកមកកម្មកម្មភពវិញទេព្រះសោតាបានហ្នឹងបរិនិព្វានក្នុងព្រំលោកហ្នឹងឬក៏ទៅ ព្រំលោកជាន់លើដោយពុទ្ធមេត្តាជាកាយសក្ខីបុគ្គលនៅឋានតោសិតហ្នឹងអស់វិជនទៅត្រូវទៅកាន់អរូបព្រំមកហើយបរិនិព្វាននៅក្នុងអរូបព្រំជាន់លើហ៎ ហ្នឹងហើយអត់មានត្រឡប់មកកំណើត ជាមនុស្សអីវិញទេចាពុទ្ធបរិស័ទយើងហ្នឹងក៏អញ្ចឹងដែរពិតមែនតែមិនបរិនិព្វានជាតិហ្នឹងប៉ុន្តែកំណើតមនុស្សនេះអាចជា កំណើតចុងក្រោយក៏បានដែរហ្នឹងឯងបនកុសលដែលធានាថាមិនទៅកាន់អបាយភូមិ គឺថាមានចតិទៀងដូចជាញាតបរិញ្ញាដឹកនាមរូបព្រមតរោយបច្ច័យក្នុងវិបស្សនាខាងដើមមិនតាន់ចូលដល់ពលវៈវិបស្សនាដ៏មានកម្លាំងអីទេតែគ្រាន់តែដឹងនាមរូបព្រមទៅដោយបច្ច័យប៉ុណ្ណឹងអាស្រ័យវិបស្សនាញាតនឹងមានកម្លាំងធំណាស់ ឈ្មោះថាជាចូលៈសោតាបាន ហើយមាន កតិទៀងទៅកម្មទេវលោកទៀងទាត់ទាំងក្នុងជាតិបន្តស្លាប់ហ្នឹងហ្នឹងហើយហើយពិតមែនទៅថាมันដូចជាព្រះសោតាបាន ដែលធានាថាអស់អបាយភូមិហើយក៏ពិតមែនប៉ុន្តែ ថាចូលៈសោតាបាននេះបដិសន្ធិប្រកបដោយបញ្ញា ដែល ជាផល របស់វិបស្សនា ហើយនៅមានព្រះធัวព្រះរិយៈប្រកាសសម្ដែងសិតតែព្រះអរហន្តសទ្ធាវះព្រំអីអីហ្នឹងយាងមកថ្វាយបង្គំព្រះចលាមនីចេតីប្រកាសសម្ដែងពធัวនៅនេឋានតាវតិននឹងទេវសភាសាលាសធម្មាគឺ បើពុទ្ធបរិស័ទយើងបដិសន្ធិដោយ ផលរបស់វិបស្សនាស្ដាប់ពធទេសនាចាក់ធ្លុះសច្ចៈធัวទៅហើយអាចសម្រេចបាននៅបឋមឈានអីហ្នឹងយ៉ាងណា ទៅកាន់ព្រំលោកមិនត្រឡប់មកកាន់កាមភពមនុស្សលោកទេវលោកនឹងវិញទៀតផងចឹងហើយក៏បរិនិព្វានទៅបាន អញ្ចឹងកំណើតមនុស្សយើងនេះអាចជា កំណើតចុងក្រោយទេតាហ្នឹងឯងនៅប្រហែលថ្ងៃទៀតអីចឹងយើងក៏មិនចាប់មិន ប្រកាន់មិនហួងហែងអីទៅ ច្រើនទេដូចជាផ្ទះសំណាក់ដែលយើងគ្រាន់តែនៅបដោះអាសន្នតែប៉ុណ្ណឹងទេអ្វីអ្វីយើងកំណត់គ្រាន់តែជារបស់ប្រើប្រាស់មិនមែនជារបស់យើងឡើយ ដោយអំណាចនៃសតិប្បដ្ឋានណាទេដូចជាបព្វជិតលោកគង់នៅក្នុងវត្តហើយប្រើប្រាស់របស់កិរុភ័ណ្ឌអញ្ចឹងដីវត្តក៏មិនមែនរបស់អាត្មាអញកុដិសាលាព្រះវិហារក៏មិនមែនរបស់អាត្មាអញប្រើប្រាស់បានតែអត់មានកម្មយកជាកម្មសិទ្ធិអីទេចឹង ព្រះចៅអធិការក៏មិនអាចថានឹងចែកគរុភ័ណ្ឌនឹងឲ្យដល់ភិក្ខុអង្គដតីចែកក៏មិនឈ្មោះថាចែកនៅជារបស់សង្ឃដដែលជាភ័ណ្ឌតេយៈភិក្ខុដែលទទួលចំណែកហ្នឹងត្រូវយកមកសងសង្ឃវិញហ្នឹងឯងចាបើមិនអញ្ចឹងយើងពាក់របស់សង្ឃហើយបើតាំងចិត្តយល់អត្តនេតិទៀតណា ហ្នឹងឯងហ្នឹងសំបីមាន អង្គអ្នកចែកក៏ដោយចឹងរបស់ហ្នឹងគឺអត់អាចទៅជារបស់អង្គណាទេ អង្គអ្នកចែកក្នុងភាពជាធំហ្នឹងត្រូវអាបត្តិធំទៅទៀតអាបត្តិធរចៃទៀតហ្នឹងគ្រាន់តែលើកពីរបស់កិរុភ័ណ្ឌក្នុងវត្តហ្នឹងចឹងហ្នឹងឯងចឹងអញ្ចឹងគឺរបស់សង្ឃហ្នឹង មិនអាចអង្គណាចែកឲ្យទៅ ជារបស់បុគ្គលបានទេចែកបានតែលក្ខុភ័ណ្ឌទេតែវេដល់សង្ឃហើយតែជាលក្ខុភ័ណ្ឌដូចជាបណ្ឌបាតចៃវរអីចឹងណាហ្នឹងឯងជាដើមហ្នឹងតែគរុភ័ណ្ឌនេះខ្ញុំណាគ្រាន់តែលើកថាអង្គដែលត្រួតត្រងព្រះវិន័យព្រះអង្គប្រើប្រាស់ជារបស់សង្ឃដោយកត់គង់នៅអីចឹងទៅសេនាសនៈ ក្រេតាំងអីអីជារបស់សង្ឃទៅដោយយកប្រតិទុកដាក់ប្រើប្រាស់ដោយល្អអញ្ចឹងទៅហ្នឹងឯងប៉ុន្តែអត់មាន ប្រកម្មថាជារបស់អញអញ ទៅណាយកទៅអីទៅនោះទេហ្នឹងឯងហ្នឹងយ៉ាងណាមិញការដែល ពុទ្ធបរិស័ទយើងរស់នៅ ក្នុងโลกនេះគឺគ្រាន់តែប្រើប្រាស់ ជារបស់ក្នុងលោកនឹងដើម្បីសាងព្រំយានទៅកាន់ទីបំផុតទុកគឺព្រះនិព្វានអត្តភាពនេះក៏ដោយគ្រាន់តែជារបស់ប្រើប្រាស់ទេហ្នឹងឯងដើម្បីសាងនៅព្រំយានហ្នឹងអរិយមេអង្គ8ប្រការហ្នឹងអញ្ចឹងបាទានខណ្ឌហ្នឹងគឺវត្តដាក់ហ្នឹងចាត់ជាត្រើយអាយទាំងអញ្ចឹងត្រូវ ទៅកម្មត្រៃនេះបរមសុខសាន ជារៀងរហូតអត់មានត្រឡប់មកកាន់ត្រើយអាយដែលជាវត្តសង្សារវិញទេអញ្ចឹងយើងមើលមើលពិភពមនុស្សយើងរស់នៅប្រហែលថ្ងៃហ្នឹងរស់នៅឲ្យបានល្អទៅមិនចាំបាច់មកប្រកែប្រកម្មហួងហែងអីទៅនោះទេ ហួងហែងក៏អត់បាន វាដូចជារបស់ករុភ័ណ្ឌថាមិញអញ្ចឹងណាដូចជាចែកឲ្យគ្នាក៏យល់អត់បានវាជារបស់សង្ឃដដែលណាហើយបើដឹងថារបស់ហ្នឹងយល់អត់បានហើយនៅជារបស់សង្ឃតាំងចិត្តយល់ចូលទៅអត្តនេទានអត្តនេទានហ្នឹងឯងតែបើយល់ដោយអត់ដឹងថាអង្គដែលជាធំហ្នឹងលោកចែកឲ្យហើយអញយល់ហើយហ្នឹងឯង ដូចជាជើងបាតគ្រួបាតអីហ្នឹងនៅពេលដែលវេថ្វាយដល់សង្ឃក្នុងពេលកឋិនទានអីអីហ្នឹងអាហ្នឹងចូលគរុភ័ណ្ឌណាមានតែតួបាតទេលៈហុភ័ណ្ឌចែកបានណាហ្នឹងឯងប៉ុន្តែដល់ទៅអត់ដឹងអញ្ចឹងក៏ចេះតែយកជារបស់ខ្លួនទៅបើអង្គលោកអ្នកចែកឲ្យហើយ វាអត់មានថៃចិត្តអីលួចយករបស់សង្ឃអីទេព្រោះវាអត់មានចិត្តគិតលួចអីព្រោះគ្រាន់តែដឹងថា លោកចែកឲ្យហើយរបស់យើងហើយហ្នឹងឯងអាហ្នឹងគឺចម្ពាក់សង្ឃគិតដែរវានៅក្នុងរឿងចម្ពាក់តែប៉ុណ្្នឹងទេសងបានហ្នឹងឯងសងរួចណាពីព្រោះក្រនចម្ពាក់ហ្នឹង ហើយបើមិនសងទេអាហ្នឹងវាទៅ តាមរឿងចម្ពាក់ហ្នឹងអញ្ចឹងទៅហ្នឹងឯងពាក់បំណុលសងអញ្ចឹងទៅអាហ្នឹងយ៉ាងណាមិញរបស់ក្នុងលោកហ្នឹងចឹងដែរទាំងយើងយើងអត់ដឹងថាជារបស់ក្នុងលោកទេយូរអត់បានទេ ប៉ុន្តែមេដាបិតាចែកឲ្យបោះអញអញខំរត់ទៅទូទានមានបានបោះអញផ្ទះបោះអញដីបោះអញភរិយាបោះអញស្វាមីបោះអញកូនបោះអញអីអីបោះអញហ្នឹងអាហ្នឹងគឺវាវាជាប់បំណុលរបស់លោកនេះដោយដោយតណ្ហាបាទានអេតាំងមគ្គមគ្គជារបស់អញណាដល់អញ្ចឹងវាត្រូវ សងបំណុលលោកនេះវិញសងដោយ ជាតិកំណើតត្រូវកើតសងលោកនេះព្រោះវាជាប់បំណុលដោយតណ្ហាហ្នឹងវាជាសមុទយៈហ្នឹងឯងអញ្ចឹងកើតដើម្បីសងបំណុលហ្នឹងតែកាលណាកើតហើយវាคล้ายទៅជា អ្នកទោសដែលត្រូវបហាជីវិតហ្នឹងហើយចឹងមិនមែនទោសលមាក់លមួមទេព្រោះជាតសៈមរណង្ហោតិ ដែលសត្វដែលកើតហើយត្រូវតែសម្លាប់ហ្នឹងឯងវាคล้ายទៅជាអ្នកទោសសត្វតែជាអ្នករួមគ្រោះទាំងអស់គ្នាទាំងសត្វលោកយើងហ្នឹងតែអត់ដឹងអត់ដឹងថាជាអ្នករួមគ្រោះកើតមកហើយនៅសម្លាប់គ្នានៅបៀតបៀនគ្នាបហា គ្នាអីទៅតាមនឹងអញ្ចឹងទៅទៀតទៅវាដូចជាថាអ្នក ដែលជាប់ពន្ធនាគារហើយនៅវាយតប់គ្នាណាក្នុង ពន្ធនាគារនឹងទៀតចឹងទៅប្រកម្មអ្នកនៅមុននឹងវាអត់អត់ដឹងខ្លួនអត់សង្វេគទេហ្នឹងឯងហើយអ្នកទៅក្រោយអីអីហ្នឹងហ្នឹងឯងអាចថាមានកំនុំ គុំអីពីខាងក្រៅមកដល់មកនៅក្នុងគុកហ្នឹងក៏បានឱកាសវាយតប់ធ្វើបាបគ្នាអីតាមហ្នឹងចឹងទៅទៀតទៅទៅណា ហ្នឹងហើយដូចជាមន់ដែលនៅ ក្នុងទ្រុងព្រឹកឡើងគេយកទៅសម្លាប់គាត់ណាហ្នឹងហើយសម្លាប់ទៅតាមវិធីសម្លាប់អញ្ចឹងទៅអាពងកអីអញ្ចឹងណាប៉ុន្តែនៅឆ្លោះដដើមចំណៃគ្នាអីនៅ ក្នុងស៊ុំត្រង់នឹងអីអីអញ្ចឹងទៅ នឹងឯងរឿងរបស់សត្វលោកវានៅក្នុងកិលេសរបស់ខ្លួនឯងហ្នឹងដល់អញ្ចឹងវាធ្វើឲ្យសម្គាល់ទៅនៅក្នុងរឿងហ្នឹងគូឲ្យស្រឡាញ់ស្អប់កប់ទាស់ទៅតាមហ្នឹងអញ្ចឹងបានពុទ្ធបរិស័ទយើង ត្រូវមានសេចក្តីអត់ធន់ប៉ុណ្ណា ត្រូវអត់ធន់ឲ្យបាន ហ្នឹងហើយពិតមែនតែវាលំបាកទ្រាំដោយសារតែកិលេសវាកើតឡើងហ្នឹងឯងចឹងហើយត្រូវអត់ធន់កុំឲ្យធ្វើអីទៅតាមកិលេសហ្នឹងដូចជាលោភៈកើតឡើងចឹងចង់ប្រព្រឹត្តទៅ ក្នុងកាមេសុមិឆាចាហ្នឹងឯងត្រូវអត់ធន់ជាមួយអារម្មណ៍ដែលនាំឲ្យកើតរាគៈហ្នឹង អញ្ចឹងវាអាចលំបាកហ្នឹងឯងទ្រាំអត់ហ្នឹងឯងហើយអារម្មណ៍ដែលនាំឲ្យកើតទោសៈអញ្ចឹងវឹបឡើងទោសៈវាកើតឡើងហើយប៉ុន្តែត្រូវអត់ធន់កុំឲ្យធ្វើអីនិយាយអីទៅតាមទោសៈហ្នឹងហ្នឹងឯងបើយើងចែកគ្នា ពាក្យអត់ពាក្យធន់ហ្នឹងមួយម៉ាត់ម្នាក់ក៏បានដែរ គេណាត្រូវរឿងគ្នាទៀតគេថាយើងរៀនរៀនអត់ចំពោះអារម្មណ៍ដែលនាំឲ្យកើតរាគៈរៀនអត់ហ្នឹង ព្រមអត់គាត់ព្រមអត់បាននៅអាការប្រព្រឹត្តខ្សែផ្សោយអារម្មណ៍ហ្នឹងរៀនអត់ណាហ្នឹងឯងអត់ចំពោះអារម្មណ៍ដែលនាំឲ្យកើតរាគៈហ្នឹងមិនបាច់ចាំបរិភោគខ្សែផ្សោយមិនមែនអត់បាយទេណាអត់បាយបានតែស្លាប់ ប៉ុន្តែអានេះគឺទប់ទល់ជាមួយនឹងចំណង់អាការស្រេកឃ្លានផ្លូវចិត្តវាមិនមែនស្រេកឃ្លានផ្លូវកាយទេរឿងផ្លូវចិត្តទេអញ្ចឹងគឺរៀនរៀនអត់ឲ្យវាអត់ទៅហ្នឹងឯងបើថាវាស្លាប់វាស្លាប់លោភៈហ្នឹងគេតើហ្នឹងឯងទៅប្រកបគុណអីកិលេសហ្នឹងទៅប្រកបគុណអីលោភៈហ្នឹងអាហ្នឹងរៀនអត់ហើយដល់ទៅអារម្មណ៍ដែលនាំឲ្យកើត ដោសៈថ្នាំងថ្នាក់បដិខេអានឹងធន់រៀនធន់ធន់ទ្រាំហ្នឹងចឹងចឹងបានថារៀនអត់ចំពោះអារម្មណ៍ដែលនាំឲ្យកើតរាគៈរៀនធន់ចំពោះអារម្មណ៍ដែលនាំឲ្យកើតទោសៈហ្នឹងឯងចឹងចឹងយើងនិយាយសរុបមកថាអត់ធន់ហ្នឹងហើយទោះជាវាលំបាកមែនប៉ុន្តែបើគិតអំពីប្រមាណទំហំ នៃសេចក្តីទុកលំបាកហ្នឹងបើប្រៀបទៅនឹងអាការដែលយើងអត់ធន់មិនបានហ្នឹងណាវាខុសគ្នាឆ្ងាយណាស់ហ្នឹងហើយដែលយើងអត់ធន់ជាមួយគ្នានឹងអារម្មណ៍ដែលនាំឲ្យកើតរាគៈទោសៈនាំឲ្យមានមោហៈនាំឲ្យភ័យខ្លាចអីហ្នឹងត្រូវអត់ធន់ហ្នឹងវាវាអាចលំបាកគឺណាពីព្រោះកិលេសវានៅមាន វាធ្វើឲ្យលំបាកគឺណា វាលំបាកដោយសារកិលេសហ្នឹងហើយមិនប្រព្រឹត្តទៅតាមកិលេសហ្នឹងវាដូចជាយើងចង់ចង់ចំណៃអីប៉ុន្តែវាជាចំណៃតោះហើយយើងអត់ដូចជាយើងអត់ឧទាហរណ៍ថាចង់ិសាបរិយចង់បរិភោគគ្រឿងសវឹងអីចឹងណាយើងខំអត់ហ្នឹងវាលំបាកហើយលំបាកត្រង់អាខំអត់ហ្នឹងដោយសារកិលេសហ្នឹងហ្នឹងឯង វាខ្វាវាខ្ញាំដណ្ដាននៅចិត្តហ្នឹងអាគេលេះហ្នឹងដូចឆ្មាអញ្ចឹងចឹងងើងើមកទីស៊ីហ្នឹងវាសលឹងមើលដាក់ត្រីចំណីអាហារចូលក្នុងមាត់បាយអីហ្នឹងវាមើលវាដូចថាសុំស៊ីផងសុំស៊ីផងអញ្ចឹងណាទាហ្មងណាហ្នឹងឯង ហើយបើបានជាឲ្យហើយអាហ្នឹងវាវាញាមឯកឡើងយើងមកមកដល់កន្លែងទទួលទានហ្នឹងវាមកដែរឡើងលើផ្លូវដើរចុះដើរឡើងវាយកខ្លួនវាមកមកអឺជូតកកិតជើងឲ្យដឹងថាខ្ញុំមកហើយប្រាប់ចឹងយំទៀតទៀតទៀតចឹងណាហ្នឹងឯងអាហ្នឹងប្រអដីរបស់ឆ្មាទៀត ហ្នឹងហើយយើងនឹកឃើញដូចកិលេសអញ្ចឹងគឺវាមិនបានទៅចេះគិតគួសមអីមកសុំម្ដងបានជាឲ្យហើយអើមានចិត្តមានថ្លើម អីកុំមកសុំអីគាត់ទៀតប្រាញ់លោគាត់ធុញគាត់រំខាន អីចឹងទៅអត់ទេអាហ្នឹងឲ្យតែបានឲ្យមកទៀតគេលេះហ្នឹងអញ្ចឹងចឹងឲ្យតែបានឲ្យវាអូគឺថាហៅកូនហៅចៅមកទៀតហ៎ វិញ្ញាណវិញ្ញាណហ្នឹងអញ្ចឹងចាហើយបើមិនបានឲ្យវាវិញដូចឆ្មាអញ្ចឹងមិនបានឲ្យវាពីដំបងអញ្ចឹងទៅវាដឹងថាអត់បានស៊ីដែរបាច់មកទៅរកអ្នកផ្សេងអីចឹងទៅទៅរកកន្លែងផ្សេងអីទៅទៀតទៅហ្នឹងហើយរឿងកិលេសណាអានេះប្រៀបទៅនឹងឆ្មាហ្នឹងក៏វាទំនងតាមរឿងហ្នឹងចឹងទៅចឹងដូច្នេះអឺ ជាមួយនឹងឆ្មាអាហ្នឹងវាក្រំតែលើកជាឧទាហរណ៍ទៅទេហ្នឹងឯងរឿងក្នុងការចិញ្ចឹមសត្វអីអីមិនមែនជារឿងដែលយើងចិញ្ចឹមដើម្បីសម្លាប់ដើម្បី លក់ដូរអីអីទេណាលោកសិទ្ធិអនាតបណ្ឌិតក៏គាត់មានចិនមានមន់ចម្លៃអីចឹងទៅតាមរឿង ដែលព្រាមនឹងមកសុំអីណាហ្នឹងឯងអីចិន គោជៀមពពែអីអីបានទឹកដោះអីអីចឹងទៅមិនដើម្បីលក់ឲ្យគេសម្លាប់អីអីទៅណាទៅណីទេហ្នឹងឯងរឿងយើងចិញ្ចឹមរឿងយើងលេងសัตว์អីលេងត្រីលេងអីអីចឹងទៅអាហ្នឹងវាមិនអីទេប៉ុន្តែគ្រាន់តែលើកជាឧទាហរណ៍ថាបើ យើងប្រតិបត្តិដើម្បីដោះលែងខ្លួនយើងឲ្យចេញអំពីទ្រង់នេះដូចយើងលេងចាបចឹងលេងត្រីលេងដើកអីចឹងទៅ យើងទិញគេយកមកលេងអីអីហ្នឹងក៏ជាការលេងហើយគួរសមតាមហ្នឹងហើយប៉ុន្តែយើងត្រូវនឹកឃើញដល់ការលេងខ្លួនឯងចេញពីទ្រង់នៃអវិជ្ជានេះចេញអំពីសេចក្តីល្ងងនេះចេញអំពីវត្តសង្សារនេះ ដែលយើងនៅក្នុងទ្រុងនៃមច្ចរាជនេះហ្នឹងឯងចឹងត្រូវប្រតិបត្តិទៅដោយសិលសមាធិបញ្ញាអញ្ចឹងនៅក្នុងសេចក្តីដែលត្រង់ថាយើងត្រូវអត់ធន់ជាមួយគ្នានឹងអារម្មណ៍ដែលនាំឲ្យកើត លោភៈទោសៈអារម្មណ៍ដែលនាំឲ្យកើតមោហៈត្រូវអត់ធន់យ៉ាងម៉េចអារម្មណ៍ដែលនាំឲ្យកើតមោហៈហ្នឹង អានឹងវានាំឲ្យយើងខ្ជិលនាំឲ្យសំណុកសុខស្រួលណាគឺខ្ជិលស្ដាប់ធัวខ្ជិលរៀនធัวអាហ្នឹងឯងអាហ្នឹងឯងអារម្មណ៍ដែលនាំឲ្យមានមោហៈទៀតយើងមិនស្ដាប់មិនរៀនបានអីចេះដឹងហ្នឹងឯងត្រូវអាន ត្រៃបីដកអត្តកថាដើម្បីឲ្យមានការចេះដឹងហើយដើម្បីឲ្យបានបញ្ញា គឺត្រូវអាន បរមត្តធัวដោយសតិដោយបញ្ញានឹងឯងដោយផ្ទាល់មួយអានគម្ពីរបរិយត្តិធัวមួយអានអភិធម្មខ្លួនយើងផ្ទាល់សភាវៈដែលកំពុងប្រកាសនឹងឲ្យដឹងជាបរមត្តធัวពិតពិតអាហ្នឹងចូលនៅក្នុងបប្រតិបត្តិចម្រើនវិបស្សនា មួយគ្រាន់តែបញ្ញាថ្នាក់សិក្សាសត្តាមយៈបញ្ញាណាហើយក៏គិតទៅ បានការយល់ដឹងទៅវាចិន្តាមយៈបញ្ញាទៅ តែដល់ទៅអានដោយផ្ទាល់គឺថាពីព្រោះព្រះអង្គសម្ដែងព្រះអភិធម្មហ្នឹងគឺជីវិតយើងគ្រប់ពេលវេលាហ្នឹងត្រូវអានហ្នឹងគឺដោយសតិរលឹកដឹងនេះពេលអាននេះខ្ញុំណាគ្រាន់តែមកប្រកបផ្សំជាមួយនឹងការដែលយើងអានបត្រៃ3ដកអីណាប៉ុន្តែនិយាយឲ្យត្រូវគឺបប្រតិបត្តិធម៌ហ្នឹងគឺសតិរលឹកដឹងបរមត្តធម៌ហ្នឹង ប៉ុន្តែនិយាយថាអានហ្នឹងមកពីព្រះអភិធម្មព្រះអភិធម្មដែលយើង អានកម្ពីអាហ្នឹងគ្រាន់តែបរិយ័តទេណាហើយព្រះអង្គទ្រង់សម្ដែងព្រះអភិធម្មសម្ដែងអរិយសច្ចៈហ្នឹងមិនមែនសម្ដែង ទៅនៅ ក្នុងសភៅហ្នឹងឯណាអរិយសច្ចហ្នឹងមិនមែនទៅនៅក្នុងដើមឈើព្រៃភ្នំណាគឺនៅ ក្នុងកាយនេះ ដែលមានចិត្តហ្នឹងអញ្ចឹងគឺយើងត្រូវអានអភិធម្មអរិយសច្ចនេះទុក្ខសច្ចជាដើមហ្នឹងនៅក្នុងកាយនេះ ណាអ៊ីម៉ាស់សមងយេវៈព្យាមេមត្តេកាលេវរេសសញ្ញមហេសមនៈគេលោកកញ្ចៈបញ្ញាពេមិនឹងក្នុងរហិតសសោតអង្គត្រនិកាយចតុកនិបាតនឹងព្រះអង្គបញ្ញត្តិទុក សមុទយៈនិរោធមគ្គនឹងនៅក្នុងកលេវរេហ្នឹងគឺរូបកាយហ្នឹងប្រមាណជាមកព្យាមព្យាមមត្តេហ្នឹង ហើយសសញ្ញមហេដែលមានសញ្ញាសមនៈគេដែលមានចិត្តហ្នឹងកណានឹងនៅក្នុងការដែលយើងអានខ្លួនយើងហ្នឹងគឺសំដៅយកការដែលរលឹកបានឲ្យឃើញជាបរមត្តជាសភាវៈដែលមាន បច្ច័យកើតឡើង តាមផ្លូវភ្នែកជាចមន្តដាកាយចិត្តហ្នឹងអត់មានអត្តាអត់មានសត្វបកុលអីទេទោះជាមហាសិទ្ធិគាត់មានទ្រព្យសម្បត្តិច្រើនបណ្ណាបណ្ណៃ ទោះវាអត់មានតួមហាសិទ្ធិវាមានតែវិញ្ញាណដឹងអារម្មណ៍នឹងឯងតែយើងចាំបាច់ទៅជាសិទ្ធិដែរបើវាត្រឹមតែវិញ្ញាណដឹងអារម្មណ៍នឹងវាអត់មានអត្តាយើងជាទេវតាវាអត់មានអត្តាយើងជាប្រអិនជាប្រព្រំទេដូច្នេះសំខាន់ឥឡូវនេះដែលវាមាន វិញ្ញាណដឹងអារម្មណ៍ដែរហ្នឹងឲ្យតែវិញ្ញាណហ្នឹងប្រកបមិនមែនជាតួខ្លួនយើង គឺសម្រេចបាន នៅ ក្នុងការចាក់ធ្លុះសច្ចធម៌ ជាវិញ្ញាណដែលប្រព្រឹត្តទៅដើម្បីព្រះនិព្វានចឹងព្រោះជាវិញ្ញាណដែលប្រកបជាមួយនឹងសតិប្បដ្ឋានវិបស្សនាក្នុងដំណើរផ្លូវទៅកាន់និរោធគឺការរលត់ទិដ្ឋិនិងតណ្ហាហ្នឹងវាអត់ចាំបាច់ថាយើងទៅជាទេវតាប្រអិនប្រព្រំអីទេព្រោះវាអត់មានទូខ្លួនយើងដដែលហ្នឹងគ្រាន់តែសន្មត់ទេតើទេវតាប្រអិនប្រព្រំសត្វលោកយើងមួយអង្គមួយអង្គម្នាក់ម្នាក់ហ្នឹងវាអត់មានទូអត្តាយើង ជាមនុស្សជាទេវតាអីទេដោយឡែកអំពីរូបកាយ គឺវិញ្ញាណដឹងអារម្មណ៍ហើយវាមានតួវិញ្ញាណឯណា ជាអត្តានោះវាអត់មានទេចាំប៉ុណ្ណាអញ្ចឹងបានការចម្រើនទៅដោយ សមថវិបស្សនា ដែលមានសិលជាភូមិឋានជាទីតាំងហៅថាដែនជ័យភូមិហ្នឹងអាហ្នឹងគឺមានសិលចាំ ក្នុងយោធាជីវវៈយោធាជីវសោតអង្គត្រកាយចតុកនិបាតហ្នឹងគឺសំដែងសិលហ្នឹងជា ទីតាំងជាយភូមិហើយគេថាសមរភូមិដែល មានព្រៀបលើខ្មាំងសត្រូវហ្នឹងឯងដោយសារសិលហ្នឹងហើយបានបាញ់បានឆ្ងាយទៅ គឺ ក្នុងវិបស្សនាដែល ដឹងបញ្ញខណ្ឌហ្នឹងឯងទៅប៉ុណ្ណាហើយដល់ទៅបាញ់ ត្រូវបាញ់ចំណាហ្នឹងគឺសម្រាប់ក្នុងភាពជាសោតាបត្តមៈជាដើមហ្នឹងហើយដល់ទៅតមកខន្ធទាំងបតិលយៈហ្នឹងទំលាយគំនួងងឹតគឺព្រះអរហន្តហ្នឹងគឺនៅក្នុងយោធាជីវសោតហ្នឹងសម្ដែង មាន4ដោយសារមានសិលដែលជាទីតាំង នៃជ័យភូមិហ្នឹងអង្គត្រនិកាយតកនិបាតក៏មានដែរយោធាជីវវៈយោធាជីវសោតហ្នឹងហ្នឹងគឺព្រះអង្គសម្ដែងពីការបាញ់បានឆ្ងាយមួយបាញ់ត្រង់នឹងមួយហើយនឹងទម្លាយគំនូងងឹតនឹងជាគម្រប់3តែប៉ុណ្ណឹងដែលចតុកនិបាត មានទីតាំងជាយភូមិគឺសិលអាហ្នឹងប្រសោតដែលសំដែងអំពីអ្នកស៊ីឈ្នួលធ្វើសង្គ្រាម ដែលព្រះរាជាជួលមកហ្នឹងគឺប្រកែក្នុងការធ្វើសង្គ្រាមហ្នឹងនឹងឯងបានទទួលរង្វាន់ អំពី ព្រះរាជាយ៉ាងណាមិញគឺណាព្រះអង្គប្រកាសអំពីភិក្ខុនៅ ក្នុងព្រះសាសនាហ្នឹងដែលបានធ្វើសង្គ្រាមទទួលជោគជ័យទៅបានទទួលរង្វាន់គឺព្រះនិព្វានហ្នឹងឯងចា៎ កណាដែលជាផលសម្រាប់របស់សោតាបត្តមៈសកតិគេវិមៈណាគេវិមៈអរហត្តមៈនឹងអញ្ចឹងត្រូវប្រកបសំទៅដោយក្តីអត់ធត់នឹងឯងចឹងជាមួយគ្នានឹងអារម្មណ៍ដែលនាំឲ្យកើតរាគៈទោសៈអារម្មណ៍ដែលនាំឲ្យមានមោហៈហ្នឹងគឺអាភាពសំណុកសុខស្រួលដែលនាំឲ្យយើងខ្ជិលអូយក្តៅអូល្ងា អូយដូចលំបាកអាអូយដូចជាអត់ស្រួលខ្លួនដែរអូយដូចងុយដេកអីចេះតែអូយអូយហ្នឹងហ្នឹងឯងវាចង់សំណប់ចង់សប់ចង់ស្រួលហ្នឹងត្រូវអត់ធន់ជាមួយនឹងអារម្មណ៍ហ្នឹងហ្នឹងឯងពេលនៅងុយងោកងក់អីទៅក្រោកពីម៉ោង3ម៉ោង4អីគេថាត្រូវអត់ធន់គាត់ណាងើបឡើង ដើរចង្ក្រមលុបមុខមើលមេឃមើលផ្កាយអាហ្នឹងឯងអត់ធន់ជាមួយនឹងអារម្មណ៍ដែលនាំឲ្យមានមោហៈហ្នឹងឯងពីព្រោះតែកាលណា ខ្វះការអប់រំហេតុដែលនាំឲ្យចម្រើន បញ្ញាហ្នឹងអាហ្នឹងវាមោហៈហើយណាហើយអ្វីដែលវាវានាំឲ្យ មោហៈហ្នឹងគឺវាតេតួងនឹងការខ្ជិលតេតួងនឹងការរវើរវាយតេតួង ទៅនឹងអាភាពទៅចង់សនុកចង់សុខចង់ស្រួលហ្នឹងតេតួងទៅនឹងអាអបដិបៈជាមួយគ្នានឹងការសិក្សាហើយនឹងការបដិបត្តិហ្នឹងហ្នឹងឯងខ្វះការសិក្សាក៏ល្ងងហើយក៏អត់មានអីដើម្បីឲ្យបដិបត្តិត្រូវទៅបានហ្នឹងឯងហើយ ដឹងផ្លូវហើយត្រូវព្យាយាម ប្រតិបត្តិទៀតអញ្ចឹងត្រូវទប់ទល់ជាមួយនឹងអាការខ្ជិលនឹងទៀតណាឃើញទោសនៃការខ្ជិលហើយឃើញសេចក្តីសោកសែនជាមួយគ្នានឹងការប្រពសេចក្តីជាយាមហើយអត់ធន់មួយទៀតចំពោះអារម្មណ៍ដែលនាំឲ្យមានការភ័យខ្លាចហ្នឹងឯងចា៎អូវាមានរឿងភ័យខ្លាចផ្សេងផ្សេង ក៏ណាអញ្ចឹងវានៅក្នុងអកតៈហ្នឹងវាលំអៀងដោយឆន្ទាកតៈស្រឡាញ់ទោសាកតៈស្អប់មោហាកតៈវង្វេងភយាកតៈភ័យខ្លាចហ្នឹងរៀនអត់ធន់ទៅតាមហ្នឹងហើយក្នុងសេចក្តីដែលថាបើសិនបើយើង មិនមានការអត់ធន់ទេគឺណាលទ្ធផលសេចក្តីទុកលំបាកហ្នឹងវាដូចស្ដាច់ភ្នំហែមពៀនអញ្ចឹងរៀនវាធំធេងអញ្ចឹងណាហ្នឹងឯងតែយើងហំប្រឹងអត់ធន់ទៅវាទប់ទល់នឹងសេចក្តីទុកលំបាកដែលដូចជាថារាគៈអីចឹងហ្នឹងឯងឬតោសៈអីចឹង ដែលយើងខឹងក្រោតអីចឹងទៅដែលយើងអត់ធន់ទៅមិនមិនឆ្លោះមិនប្រកែកមិនតតបមិនទៅបៀតបៀនមិនទៅបហាមិនទៅសម្លាប់អ្នកដតីអីអីចឹងទៅវាអាចយើងអត់ធន់ហ្នឹងវាទទួលសេចក្តីលំបាកដោយសារអត់ទ្រាំហ្នឹងវាបន្តិចបន្តួចទេប៉ិនផ្លែបត្រាប៉ិនផ្លែកសាំងអីចឹងទៅចុះប៉ុន្តែបើសិនបើយើងអត់ធន់មិនបាន វាត្រូវទទួលសេចក្តីទុកលំបាកហ្នឹងវាដូចប៉ិនស្ដាច់ភ្នំហែមពៀនណាតែវាកើតមកពីណាវាកើតមកពីយើងអត់ធន់មិនបាន យើងទៅប្រព្រឹត្តដូចក្នុងកាមេសមិឆាចាអញ្ចឹងទៅអាហ្នឹងទៅតាមលោភៈណាហ្នឹងឯងវាប្រព្រឹត្តទៅ ក្នុងរឿងផ្សេងទៀតច្រើនគ្រាន់តែថាយើងលើក តែមួយនឹងដើម្បីឲ្យវាបានជ្រាបថាអត់ធន់មិនបានវាទៅប្រព្រឹត្តនៅបាបកម្មហ្នឹងឬដោយអំណាចទោសៈអត់ធន់មិនបានទៅវាយទៅសម្លាប់ចឹងទៅអីខ្លះក៏ប៉ះមេត្តាឃាតបេតឃាតទៅ ខ្លះក៏អរហន្តឃាតអីអីចឹងណាហ្នឹងឯងចឹងឬក៏សម្លាប់ អ្នកមានសិលអីអីចឹងទៅ យើងមានដឹងមានសិលមានអីណាស្អប់ខឹងហើយចឹងទៅអាហ្នឹងឯងឃើញទេ អាហ្នឹងដល់ទៅលទ្ធផលដែលយើងអត់ធន់មិនបានហ្នឹងវាត្រូវទទួលទោសតន់តាំងតែពីបច្ចុប្បន្នជាតិហ្នឹងរហូតដល់ទៅ កម្មនឹងឲ្យផល ក្នុងអបាយភូមិទៀតណាក្រៃលែងណាស់ប្រៀបទៅប៉ិនផ្លែបត្រាយើងហើយនឹងស្ដាច់ភ្នំហែមពៀនមើលហើយអាសេចក្តីលំបាកប៉ិនផ្លែបត្រាប៉ិនផ្លែក្រូចហ្នឹង យើងថាអត់ធន់មិនបាន ណាប៉ុន្តែយើងត្រូវនឹកដល់អាសេចក្តីទុកលំបាកឃើញណាឧទាហរណ៍ថាគ្រាន់តែនិយាយពីទុកបច្ចុប្បន្នហ្នឹងទៅចុះយើងខាងអញត្រំបាននេះអញទៅកាប់ក្បាលវាអីចឹងណាហ្នឹងឯងអញដើរចូលគុកឯងមើលមើលអាអត់ធន់ពាក្យសម្ដីគេគេស្ដីគេថាឬអាកប្បកិរិយាប៉ុណ្ណឹងយើងថាអត់ធន់អត់បានប៉ុន្តែយើងយើងទៅទៅអត់ធន់ដេកគុក 20ឆ្នាំ30ឆ្នាំឬមួយជីវិតអីចឹងទៅចឹងណាអីមើលអាហ្នឹងឯងដោយសារថា អាសេចក្តីទុកលំបាកដោយទុកទោសទរណកម្មពន្ធនាគារឬក៏ទុកទោសក្នុងនរកអីអីហ្នឹងព្រោះកម្មហ្នឹងវាជាបាបកម្មវាជាលោកកវច្ចៈហើយវាមានទោសនៅក្នុង បញ្ញត្តិលោកនឹងផងហើយវាមានទោសទៅតាមបរមត្តដែលជាបាបកម្មនឹងផង ប៉ុន្តែវាអត់តន់ឲ្យផលយើងដូចជាអត់អីទេហ្នឹងឯងវាដូចវាដូចជាថា ស្រួលទ្រាំទៅវិញទេអាអាពាក្យសម្ដី គេនេះអានឹងបានលំបាកទ្រាំហ្នឹងឯងឬអាកប្បកិរិយាអីអ្នកអតីហ្នឹងជាងថាលំបាក ទៅតាមពិតអត់ទេចឹងប៉ប៉ិនផ្លែបត្រីឬក៏តូចជាងនឹងផងបើប្រៀបទៅនឹង សេចក្តីទុកលំបាកក្នុងរឿងដែលយើងអត់ធន់មិនបានប៉ុណ្ណាចឹងយើងអត់ធន់ឲ្យបានឲ្យហើយទៅ មិនលំបាកទៅទ្រាំមិនលំបាកទៅរករួងទោសតន់អីក្នុងអបាយភូមិហើយមិនត្រឹមតែប៉ុណ្ណឹងទេ អានិសង្ឃនៃការអត់ធន់នេះដែលព្រះអង្គប្រកាសចូលនៅក្នុងបបាតិមោក អវាទបតិមកទេទៀតកណាខន្តិបរមង្គតតោតេតិខាតែពេលនាងបរមង្គវេតន្តពុទ្ធាណាកណា គឺ ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាសេចក្តីអត់ធន់នឹងជាតបៈធัวដ៏ឧត្តមទាំងគឺតបៈធัวក្នុងលទ្ធិសាសនាដតីចិត្តតែមានរឿងអីរឿងអីរឿងអីក៏ប៉ុន្តែ តបៈធัวហ្នឹងវាអាចថាប្រព្រឹត្តត្រឹមត្រូវទៅ បាន សម្រាប់ឈានទៅកាន់ព្រំលោកអីចឹងទៅនឹងឯងរបស់តបោះអិសីអីអាឡារៈតបោះឧតកៈតបោះតបៈធัวខ្លះលំបាកហើយបាបទៀតធ្វើខ្លួនឲ្យទុកលំបាកអីដោយមិឆាទិដ្ឋិផ្សេងផ្សេងចឹងទៅតែប៉ុន្តែនេះ តបៈធัวក្នុងពុទ្ធសាសនាគឺបានដូចថាដុតកម្ដៅកិលេសធ្វើឲ្យកិលេសហ្នឹងឆេះរីងស្ងួតអស់ទៅណាចឹងចឹងបានជាព្រះអង្គទ្រង់ប្រកាសសម្ដែងទីខន្តិបរមង្គតបោតេតិខា ដែលពេលនាងបរមង្គវេទន្តពុទ្ធាហ្នឹងគឺមកដល់តែថាលទ្ធផលនៃសេចក្តីអត់ធន់ដែលជាតបៈធัวហ្នឹងគឺព្រះនិព្វានហើយសម្រាប់ ទៅជាសមណៈបុគ្គលអ្នកដែលអត់ធន់ហ្នឹងណាបាននៅសន្តិហើយហើយក៏បានជា សមណៈហ្នឹងដែលពោលជាបុគ្គលាទិដ្ឋានហ្នឹងឯងគឺជាសមណៈហ្នឹងជាអ្នកស្ងប់រងាប់ហ្នឹងឯងបានទៅជាប្រសង់ហ្នឹងគឺម៉ោង2អីម៉ោង2បានសន្តិគឺសន្តិដែលជាផលរបស់សោតាបត្តមៈសកតិគិវិមៈអនាគិវិមៈអរាតមៈហ្នឹង ដែលកិលេសនឹងឯងត្រូវបានលះបង់អស់មិនកើតឡើងហ្នឹងហ្នឹងគឺសន្តិដែលជាសម្បត្តិរបស់ព្រះសង្ឃហ្នឹងរបស់សមណៈហ្នឹងហើយនិព្វានហ្នឹងដែលជាបរមធัวហ្នឹងសម្រាប់មកពីណាគឺជាផលនៃសេចក្តីអត់ធន់នឹងឯងដែលអត់ធន់នឹងឯងដែលនាំឲ្យសម្រេចសិលសមាធិបញ្ញានឹង នឹងឯងអញ្ចឹងគឺមិនមែនត្រឹមតែរួចផុតអំពីអាសេចក្តីទុកលំបាកប៉ប៉ិនស្ដាច់ភ្នំនឹងទេពីព្រោះអាប៉ិនស្ដាច់ភ្នំនេះមិនមែននិយាយពីសេចក្តីទុកក្នុងវត្តដាក់ឯណាទេមែនទេគឺណាមែនមែននិយាយពីទុកក្នុងវត្តដាក់ប៉ិនស្ដាច់ភ្នំហែមពៀនទេអាស្ដាច់ភ្នំហែមពៀននេះក្រំតែជាផលមួយ ណាដែលដែលយើងអត់ធន់មិនបានរឿងអីមួយទៅប្រព្រឹត្តក្នុងបាបណាមួយធ្លាក់នរកមកជាតិមកមកលើកម្ដងហ្នឹងតែប៉ុណ្្នឹងទេណាដូចថាមកចន្លោះពុទ្ធព្រះអង្គកសបៈមកព្រះសម្មាសម្ពុទ្ធបរមគ្រូបើប៉ុណ្្នឹងទេណាអានឹងឯងតែហើយចុះរឿងអនេកជាតិសង្សារังវត្តទុក អានឹងមិនមែនប៉ិនស្ដាច់ភ្នំហែមពៀននឹងទេនឹងឯងគឺរោគអីមកព្រៀបបានទេចឹង បណ្ណាហើយផលនៃសេចក្តីអត់ធន់នេះធ្វើឲ្យយើងមិនបានទទួលសេចក្តីទុកលំបាកអាប៉ប៉ិនស្ដាច់ភ្នំហែមពៀននេះដែលប្រៀបទៅនឹងបើយើងអត់ធន់បានប៉ប៉ិនផ្លែបត្រានេះវាថាវាទុកលំបាកដោយសារកិលេសដែលវាមានចំណង់ចង់ធ្វើនេះគេហើយយើងប្រឆាំងជាមួយកិលេសហ្នឹងអាចយើង វាមានសេចក្តីដឹងខ្លួនថាលំបាកទ្រាំយើងនិយាយតែវាលំបាកហ្នឹងវាដោយសារតែថាណាទប់ណាទប់ជាមួយគ្នានឹងកិលេសហ្នឹងណាហ្នឹងឯងអញ្ចឹងហើយដល់តែយើងទទួលជោគជ័យទៅវាមានបៃតិបាមកជាណាក្នុងបច្ចុប្បន្នហ្នឹងហើយស្រេចមិនវិនិច្ឆ័យសិលមិនខូចសមាធិមិនខូចបញ្ញា ហើយក៏បានជាឧបនិស្ស័យនៃការចម្រើនកុសលធម៌ហ្នឹងច្រើនទៅច្រើនទៅ លើក្រោយមិនមិនសូវជាលំបាកដូចមុនទេអាលើមុនលំបាកប្រពន្ធផ្លែក្រូចផ្លែកសាក់អឺនឹងថាប៉ិនផ្លែខ្វិតទៅប៉ិនផ្លែដូងទៅបើនៅក្រោយមកវាតូចតូចតូចមកផ្លែខ្វិតផ្លែក្រូចផ្លែកសាំងឥឡូវតូចប៉ិនផ្លែបត្រាយូរយូរទៅវាអត់លំបាកអីទេ ដោយសារថាការវឹកហាត់អប់រំចិត្តនឹងវាថ្នឹក វាសំជាមួយនឹងអារម្មណ៍ធម្មតាអញ្ចឹងទៅអារម្មណ៍ទាំងអស់ហ្នឹងវាមានអញ្ចឹងអញ្ចឹងទៅ អាការវឹកខាត់អប់រំទៅវាមានបញ្ញាទទួលបានទៅវាអត់លំបាកទ្រាំទេហ្នឹងដោយសារអីដោយសារសតិហ្នឹងឆាប់កើតឡើងណាបញ្ញាហ្នឹងគឺថាបាន កំណត់ដឹងអារម្មណ៍ហ្នឹងវាជាធម្មតាទៅវាអត់លំបាកកើតទុក្ខ អកុសលធម៌មិនទាំងបានកើតឡើងក្នុងចិត្តឲ្យទុកឲ្យលំបាកអាប៉ិនផ្លែបត្រានឹងផងដោយការវឹកហាត់អប់រំចិត្តនឹងនឹងឯងហើយមិនលំបាកនឹងទៅធ្វើបាបកម្មអីឲ្យទុកប្រពន្ធស្ដាច់ភ្នំហែមកទៀតមិនត្រឹមតែប៉ុណ្្នឹងទេថែម ទាំងត្រូវសម្រេចលោកកតរៈធัวដោយសេចក្តីអត់ធន់នឹងរួចផុតពីសេចក្តីទុកក្នុងវត្តដាក់ទៅទៀតមើលមើលសេចក្តីអត់ធន់នឹងទាំងអានិសង្ឃប៉ុណ្ណាហ្នឹងបានពុទ្ធបរិស័ទយើងត្រូវ បាប់ទៅធួឲ្យយល់ហើយរៀនប្រតិបត្តិអប់រំឲ្យបាន ជាមួយគ្នានឹងអារម្មណ៍ហ្នឹងរំលឹកថែមបន្តិចទៀតដើម្បីប្រកេនគុណចាស់ចូលរួមចាប់អារម្មណ៍គុណចាស់លោកចូលរួមហ្នឹងសឹងតែថាដូចជាអត់អញ្ចឹងទៅដែរគ្រាន់តែថាចម្រើនពោហើយណាទៅជាប់តែប៉ុណ្ណឹងក៏តិចតិចអញ្ចឹងទៅទេទាំងគឺថាជាធម្មសបាយគុណចាស់ ក្លាប់គង់នៅនាវត្តព្រះមហាគុណកតហេតុបាត់ដំបងតាំងពីអើយមកគេថាដំបងមកចាំជាព្រះមហាថេរៈហើយពុទ្ធបរិស័ទជ្រះថ្លានឹងការប្រព្រឹត្តរបស់គុណចាស់ក៏និមន្តទៅប្រទេសអូស្ត្រាលី ហើយក៏ជាប្រជាធិការវត្តធម្មសាមគ្គីស៊ីដនី កណាហើយក៏និមន្តមក សួរសុខទុកញោមប្រុសស្រីនៅខាងខេត្តបងភ្មុំហ្នឹងឯងទំនប់បំរុងចាយ4ធ្វើបន់ធ្វើទានអីជូនគាត់ចឹងណាហ្នឹងឯងគឺយើងជ្រះថ្លាជាមួយហើយតិចទៀតមុនទៅវិញចឹងហើយក៏បានរីករាយដោយសារថារាប់អានខ្ញុំកណាហ្នឹងតាំងតែពីដំបូងចឹងមកចឹងទៅក៏លោកមុនចូលរួមទៅមិន ទៅសបាយរីករាយអីណាយណីជាការដើរលេង កំសាន្តអីទៅទេក៏មានពធអីចឹងក៏និមន្តមកចឹងទៅហើយគុណចាស់អង្គព្រះបញ្ញាជតោមានយានជំនិះមាន អីចឹងទៅគឺជ្រះថ្លាក៏និមន្តគុណចាស់ដើម្បីបានជាទីតាំងអធិបតី នៅក្នុងពិធីបន់ថ្ងៃនេះជាដើមអញ្ចឹង ប៉ុណ្ណាហ្នឹងឯងអញ្ចឹងខ្ញុំណាគ្រាន់តែបញ្ជាក់សេចក្តីរួចហើយចង់បញ្ជាក់ថាដែលយើងវាមានការ ត្រូវចិត្តហើយនឹងខុសចិត្តហ្នឹងណាយើងនិយាយត្រូវនិយាយខុសអញ្ចឹងទៅហ្នឹងឯងអ្វីដែលត្រូវចិត្តយើងហ្នឹងក៏មិនមែនប្រកាសថាសិតតែជា ការត្រឹមត្រូវទៅនឹងចរិយាធัวចរិយាគុណ ដែលជាកុសលាធម្មា ដែលជាការប្រព្រឹត្តសុចរិតត្រឹមត្រូវទៅនោះដែរវាគ្រាន់តែថាវាត្រូវចិត្តយើងណាហ្នឹងឯងចឹងវាមានរឿងត្រូវចិត្តចឹងណាហ្នឹងឯងចឹងទោះជាអ្នកដតីនឹងប្រព្រឹត្តទៅក្នុង បញ្ញវរាឬក៏ប្រព្រឹត្តទៅនៅក្នុងអកុសលនានាមិនដល់បញ្ញវរាអីក៏ដោយ អាហ្នឹងបានដីថាវាអត់ត្រូវជាមួយនឹងចរិយាគុណហើយប៉ុន្តែវាអាចត្រូវចិត្តយើងអាហ្នឹងប៉ុណ្ណឹងទេគ្រាន់តែដើម្បីបញ្ជាក់ទៅលើអ្វីដែលត្រូវចិត្តយើងហ្នឹងអអារឿងខុសចិត្តហ្នឹងក៏អញ្ចឹងក៏មិនមែនថាសត្វតែជាការខុសទៅ នឹងចរិយាគុណចរិយាធัวដែរវាគ្រាន់តែខុសចិត្តយើងតែប៉ុណ្ណឹងទេហ្នឹងឯង នឹងគ្រាន់តែយើង រំលឹកអំពីអ្វីដែលត្រូវចិត្តយើងហើយនឹងអ្វីដែលខុសចិត្តយើងនឹងប៉ុន្តែខ្ញុំណាមិនវែកញែកពីរឿងខុសត្រូវអីទៅនឹងចរិយាគុណចរិយាធัวអីទេនឹងអានឹងវានៅលើយើងជ្រាបរៀងរៀងអង្គរៀងរៀងខ្លួនទៅតាមសាច់រឿងនឹងឯងប៉ុន្តែចង់បញ្ជាក់ពីរឿងដែលថា អាត្រូវចិត្តហើយនឹងខុសចិត្តនេះយើងត្រូវមានសតិរលឹកដឹងត្រូវមានសតិគ្រប់គ្រងត្រូវមានសតិជាទីពឹងនៃចិត្តនឹងឯងកុំកុំយកអាការត្រូវចិត្តនិងខុសចិត្តនឹងមកជាបឋមប្រធាននៅ ក្នុងជីវិតរបស់យើងដោយអត់មានសតិគ្រប់គ្រងហ្នឹងឯងចឹងហ្នឹងឯងរឿងនៅ ក្នុងលោកហ្នឹង ដោយសារតែអាការត្រូវចិត្តនិង អាការខុសចិត្តនឹងវា គ្រប់គ្រងលើជីវិតនឹងបានបានវាទៅជាមានរឿងឆ្លោះ ប្រកែកតោះតេងគ្នាពិភពលោកហ្នឹងចឹងគឺណាហ្នឹងឯងពិតមែនហើយរឿងនៅក្នុងលោកហ្នឹងចិត្តហ្នឹងវាជាបឋមប្រធានហើយមនោពពាំងកមេធម្មា មនោសេដ្ឋាមនោមយាហើយប៉ុន្តែអានឹងរឿងក្នុងលោកីណាចឹងដែលយើងនិយាយនេះត្រូវមកប្រតិបត្តិ អប់រំចម្រើនបញ្ញាប្រព្រឹត្តទៅដើម្បីលោកតរៈគឺអត់មែនចិត្តជាបឋមធានទេព្រឹត្តទៅក្នុងលោកតរៈហ្នឹងគឺត្រូវមានបញ្ញាជាបឋមធានហើយបញ្ញាហ្នឹងគឺចាប់តាំងអំពីបញ្ញាដែលឧបការៈដល់លោកតរៈហ្នឹងដោយបញ្ញាវិបស្សនាឬក៏បញ្ញានៅ ក្នុងការ ដែលយើងត្រូវវឹកហាត់អប់រំតាំងពីថ្នាក់ស្ដាប់ហ្នឹងទៅ ត្រូវឲ្យមាន បញ្ញាថ្នាក់ស្ដាប់បញ្ញាថ្នាក់គិត និងវិបស្សនានឹងឯងជាបឋមប្រធានគ្រប់គ្រងលើចិត្តនឹងអញ្ចឹងយើងមិនទៅវេកញែករឿងរ៉ាវនឹងយ៉ាងម៉េចយ៉ាងម៉េចទៅទេអានឹងវាជាវិរៈចិត្តមួយដោយឡែកហើយដែលត្រូវទៅវេកញែកហ្នឹងហ្នឹងឯងតែចំពោះតួបញ្ញាថ្នាក់វិបស្សនាដែលអាស្រ័យសតិថ្នាក់តេបឋានដែលរក្សាចិត្តនេះត្រូវមកដឹងថាវាគ្រាន់តែជាការត្រូវចិត្តតែប៉ុណ្្នឹងទេ នឹងឯងចឹងកុំកុំចូលកុំចូលទៅតាមអារឿងត្រូវចិត្តហ្នឹងណាពីព្រោះបើចូលទាំងរហូតទេណាដល់អញ្ចឹងវាទៅជាញៀនណាត្រូវចិត្តហ្នឹងណាហ្នឹងឯងវាអាចថាអ្នកដតីផ្កប់គុណចិត្តយកចិត្តយកថ្លើមអីចឹងទៅវាទៅជាញៀនណាអញ្ចឹងទៅវាលំបាកទ្រាំនៅពេលដែល មានរឿងអីខុសចិត្តហ្នឹងឯងចឹងគឺត្រូវកំណត់ដឹងថាវាក្រំតែជាចិត្តតែប៉ុណ្្នឹងទេ នឹងឯងទៅផ្កប់គុណអីអាចិត្តនឹងមកសង្សារវត្តមកហើយនឹងនឹងឯងត្រូវកំណត់ឲ្យឃើញអ្នកអត្តា មិនមែនជាអត្តាទូខ្លួនទេគ្រាន់តែជាចិត្តហើយចិត្តហ្នឹងក៏វាសន្សំអនុស័យកិលេសសន្សំបាបអីអីហ្នឹងសំអ្វីដែលជាគ្រឿងសៅមងហ្នឹង ដោយសារចិត្តគ្រប់គណៈគ្រប់ដួងទាំងអស់តែងតែមានការសន្សំហ្នឹងបើវាជាតួខ្លួនយើងចាំបាច់សន្សំបាបចាំបាច់សន្សំកិលេសអីជាប់មកជាមួយហ្នឹង ហ្នឹងអាការដែលត្រូវចិត្តហ្នឹងក៏វាជាគណៈចិត្តដែលវាត្រូវសន្សំនៅគ្រប់កម្មទាំងអស់ដែលសម្រាប់ឲ្យបដិសន្ធិហ្នឹងសម្រាប់ឲ្យមានផលវិបាកហ្នឹងហើយដល់តែអាការខុសចិត្តក៏ដូចគ្នានឹងឯងវាខុសទៅវាណាមិនចាំបាច់ត្រូវទេចាំបាច់ត្រូវចិត្តយើងហ្នឹងទេព្រោះពីព្រោះវាគ្រាន់តែជាចិត្តទេដែលកើតឡើងដែលខុសចិត្តយើងហ្នឹងហ៎ខុសអីខុសហើយ អាហ្នឹងវាជាការដែលយើងមិនប្រកម្មទៅក្នុងរឿងណាទៀតឬគ្រាន់តែខុសចិត្តតែហើយយើងទៅគ្រប់គ្រងអីចិត្តហ្នឹងហ៎បើវាជាអត្តាទួខ្លួនយើងទៅតាគឺវាវាគ្រាន់តែជាចិត្តទេគឺណាវាអត់ពេញចិត្តវាតោះចិត្តវាខកចិត្តវាខុសចិត្តអីចឹងចិត្តឯងហ្នឹងចឹងទៅហ្នឹងឯងគឺ ការដែលមានសតិរលឹកដឹងហ្នឹងអញ្ចឹងវាគ្រប់គ្រងពីលើចិត្តហ្នឹងគឺមិនចេះតែយើងផ្កប់គុណចិត្តហ្នឹងដូចថាខុសចិត្តហើយនឹងអញ្ចឹងគឺត្រូវតែទៅរករឿងអីអីទៅ ដើម្បីថាឲ្យ ត្រូវចិត្តយើងឲ្យប្រសើរឲ្យក្រាន់បើកុំឲ្យចាញ់ប្រៀបគេត្រូវឲ្យ ឲ្យឈ្នះគេឲ្យខ្លាំងទៅទៅទៅអាហ្នឹងឯងដែលវាមានរឿងឆ្លោះប្រកែកតោះតែងតាំងពីពីរនាក់រហូតដល់ទៅសង្គ្រាមពិភពលោកហ្នឹងមកអំពីរឿងរឿងវាចេញពីចិត្តមនុស្សទេតើទោះជាយើងពិភាក្សាគ្នា ក្រុមប្រឹក្សាសភាអីសពគ្រប់ក៏វាជារឿងចិត្តរបស់មនុស្សទេតើគឺណាហ្នឹងឯងបើសម្រាប់ថាហ្នឹងឲ្យ វាបញ្ចប់ត្រឹមប៉ុណ្្នឹងទៅគឺឲ្យវាសន្តិភាពទៅអាហ្នឹងវាទៅជា មានគុណលើ មនុស្សទាំងឡាយទៅវិញឧទាហរណ៍ថាសង្គ្រាមពិភពលោកអញ្ចឹងគឺណាបើប្រកាន់ថាអើយើងខ្លាំងគឺណាហ្នឹងឯងត្រូវតែសងសឹកអាហ្នឹងវាបានតែវិន័យបានលទ្ធផលគឺវិន័យខ្លាំងស្អីប្រកែស្អី គឺវាបានលទ្ធផល គឺការវិនិច្ឆ័យបាត់បង់ជីវិតអ្នកម្នាក់កើតមកម្ដងរស់បានតែម្ដងនោះស្លាប់ទៅបាត់ហើយហើយមើលមើលត្រូវស្លាប់ប៉ុណ្ណាទៅបើបើសិនបើត្រូវកើតទៅជាសង្គ្រាមលោកអីអីចឹងហ្នឹងហើយដូចជាក្រៀមលោកទី1ទី2ហើយចឹង លទ្ធផលមនុស្សស្លាប់រាប់ម៉ឺនសែននាក់ជីវិតមិនមិនមិនគ្រាន់តែកង់ការូកវ៉ាឡាត្រូវភ្លើងឆេះណាអានេះគឺណាបង្កើតសិតតែអាវុធបល័យលោកយកមកបាញ់មនុស្សទៀតហើយមកដល់សម័យសប្ថ្ងៃនេះហើយនៅមាននៅនៅមានកនុំនៅ មានស្រងសឹកអីអីចឹងណា ប្រហែលរឿងកុនដែរ ប៉ុន្តែកម្មគេលេងទៅតាមអារឿងមនុស្សនេះឯងហើយវាចេះតែសម្គាល់តែខ្លួនឯងខ្លាំងខ្លួនឯងប៉កែតាមពិតអត់ទេអត់មានខ្លាំងអត់មានពូកែទេគឺអន់ខ្សោយបំផុតអារឿងដែលប្រព្រឹត្តទៅដើម្បីការឆ្លោះប្រកែកតោះតេកនេះកណាគឺចាញ់កិលេសខ្លួនឯងហើយប្រព្រឹត្តទៅ ដោយរឿងឥតប្រយោជន៍ទាំងខ្លួនឯងទាំងអ្នកដទៃពិភពលោកណាប៉ះពាល់ដល់ពិភពលោកធ្វើឲ្យលំបាកលំបិនអីសັບទ្រពអីអីចឹងទៅចឹងណា បញ្ហាវាត្រូវកើតមានហើយពីព្រោះរឿងវិន័យហើយវាមិនបានបង្កើតរឿងល្អអីដល់នរណាទេហ្នឹងឯងគឺវាជារឿងធ្ងន់ធ្ងរទៅដល់អ្នកអតីហើយយើងខ្លាំងអីធ្វើឲ្យគេຕົកធ្វើឲ្យគេលំបាកធ្វើឲ្យគេស្លាប់ធ្វើឲ្យគេវិនាសវាមិនដែលខ្លាំងទេទេដូច្នេះគឺចង់និយាយពីរឿងដែលថាទោះជាខុសចិត្ត អីហ្នឹងយ៉ាងម៉េចយ៉ាងម៉ាវាគ្រាន់តែជាចិត្តប៉ុណ្ណឹងទៅនិយាយរឿងនេះមិនមែនយើងទៅហួងខែងពិភពលោកអីបានទេរឿងរបស់លោកហ្នឹងមានការវិនិច្ឆ័យទៅតាមនឹងឯងចិត្តរបស់លោកហ្នឹងវាវាចាប់ផ្ដើមមកវាត្រូវតែខ្លាំងពកែអញ្ចឹងទៅហើយនឹងឯងបានជាត្រូវចំណាយប្រាក់សម្បើមសម្បើមធ្វើសពាវុធ សម្រាប់សង្គ្រាមនឹងតាំងពីកប៉ាល់ទឹកតាំងពីយន្តហោះតាំងពីគ្រាប់ថ្លៃថ្លៃសុទ្ធតែលៀនលៀនពាន់លៀនណាទាំងនឹងមួយមួយហ្នឹងអាហ្នឹងគឺវាចាប់ផ្ដើមអញ្ចឹងទៅហើយវាមិនអាចនឹងថាទៅធ្វើអីឲ្យស្ងប់រងាប់អីទៅបានទេរឿងលោកហ្នឹងប៉ុន្តែគ្រាន់តែចង់លើកឲ្យឃើញថាពុទ្ធបរិស័ទយើងនេះនឹងឯងតើចង់ ប្រព្រឹត្តទៅតាមលោកីអីនឹងដែរព្រោះអីព្រោះយើងគោរពពុទ្ធគោរពពធัวគោរពប្រសង្ឃអញ្ចឹងយើងត្រូវប្រតិបត្តិដោយសេចក្តីគោរពហ្នឹងអញ្ចឹងគឺយើងត្រូវតែកំណត់ដឹងថាបើវាខុសចិត្តទេវាចាំបាច់ទៅប្រកបគុណអីគ្រាន់តែជាចិត្តហ្នឹងចិត្តឯងគិតថាខុសខុសទៅនឹងឯងប៉ុន្តែណាបើបើចិត្តនឹងឯងមានបញ្ញាវិញណា អ្វីអ្វីត្រឹមត្រូវតាមបច្ច័យហើយស្រេចអត់មានអ្វីដែលមិនត្រឹមត្រូវទេទោះជាចិត្តឯងនឹងថាខុសនឹងចិត្តឯងក៏ដោយគឺចិត្តរបស់ឯងទេដែលគិតថាខុសនោះប៉ុន្តែអ្វីដែលកើតឡើងវាត្រឹមត្រូវតាមបច្ច័យទាំងអស់អានឹងនិយាយដល់បរមត្តធัวទៀតគណាហ្នឹងឯងបើតើយើងសិក្សាដល់បរមត្តធัวបរមត្តហ្នឹងវាត្រូវកម្ចាត់ អត្តានុតិដ្ឋិខ្លួនយើងខ្លួនអ្នកដតីចេញបាត់ហើយវាមាន តែអ្វីអ្វីអាស្រ័យបច្ច័យកើតឡើងនឹងតែប៉ុណ្្នឹងទេណាចំណែករឿងបញ្ញត្តិអានឹងគឺរឿងដែលយើងនៅក្នុងការដែលសិក្សាប្រធัวអប់រំទូលមានចិត្តយើង ហើយនឹងក្នុងភាពជាមិត្តជាកល្យាណមិត្ត នឹងឯងដែលប្រព្រឹត្តទៅដោយមេត្តាបិតាទូលមាន ព្រានបដៅកូនចៅឧបជាអាចារ្យអីទូលមាន ព្រានបដៅអីអីចឹងដើម្បីសេចក្តីល្អពធទេសនាព្រះពុទ្ធអង្គទ្រង់ប្រកាសសម្ដែងមកអាហ្នឹងគឺប្រព្រឹត្តទៅមិនមិនមែនជារឿងហួងហែងទេហ្នឹងឯងគឺក្នុងភាពដែលជាមនុស្សល្អជាមិត្តល្អក្នុងការដែលបាន ផ្ដល់នៅសតិបញ្ញាផ្ដល់នៅចំណេះដឹងហ្នឹងតាមរយៈនៃពធហ្នឹងនឹងឯងតែមិនមែនជាការហួងហែងទេពីព្រោះដោយព្រះពុទ្ធអង្គមានសតិប្បដ្ឋានសម្រាប់ព្រះអង្គទូមានព្រានបដៅសត្វលោកអ្នកណាស្ដាប់ក៏ដោយមិនស្ដាប់ក៏ដោយប្រហប្រតិរបស់ព្រះអង្គមិនញាប់ញ័រទៅតាមលោកធម៌នឹងទេហ្នឹងឯងហើយព្រះរិយបុគ្គលសាវករបស់ព្រះអង្គក៏អញ្ចឹងដែរគឺព្រះអង្គមានការអប់រំហើយនៅក្នុង ប្រហាប់រតីចិត្តសន្តានហ្នឹងគឺបានដឹងទៅលើអវ័យវ័យជាបរមត្តហ្នឹងឯងវាត្រឹមត្រូវតាមបច្ច័យប៉ុន្តែថាដល់តែមានបញ្ញត្តិមកជាអារម្មណ៍អាហ្នឹងក៏ប្រព្រឹត្តទៅតាមសមរម្យក្នុងការដែលត្រូវធ្វើទានត្រូវរក្សាសិលចម្រើនសមថៈណែនាំទូមាន ព្រានបដៅប្រាប់ដាស់តឿនអីហ្នឹងយ៉ាងណាយ៉ាងណាវាជារឿងដែលមានបញ្ញត្តិមកជាអារម្មណ៍តែ ដល់ទៅថា បាន សម្រេចមិន សម្រេចអីនឹងយ៉ាងណាក្នុងការណែនាំគឺមិនមិនបន្ទុះមិន តបតអីដូចយើងធម្មតាបដៅគេ បានអទៅដល់អត់បានខឹងក្រោតជំនុំគុំស្អប់គេទៅទៀតចឹងទៅឯងអញបដៅមិនបានអញខឹងអញស្អប់អីចឹងទៅណាអានឹងរឿងដែលនៅក្នុងការដែលបដៅខ្លួនយើង អត់បានវាមានកិលេសហ្នឹងចឹងតែព្រះអរិយបុគ្គលលោកលោកដោយមេត្តាករណាទៅចឹងទៅទោះជាណែនាំមិនបានក៏លោកនៅក្នុងរឿងដែលថាវាជារឿងទោសរបស់វត្តដាក់នឹងរឿងសัตว์លោកនឹងដែល វាអត់មានអ្នកណាបង្កើតសេចក្តីសៅមងបង្កើតកិលេសឲ្យខ្លួនឯងទេវាជារឿងដែលលំបាកក្នុងការទប់ទល់ជាមួយនឹងកិលេសនឹងឯងរៀងរៀងរៀងរៀងខ្លួនហ្នឹងចឹងវាជារឿងលោភៈទុសៈមោហៈហ្នឹងអញ្ចឹងគឺលោកគ្រប់គ្រងចិត្តរបស់លោកបានមិន បន្ទុះមិនតោះមិនខឹងមិនស្អប់ទៅ នោះទេ ជាមួយគ្នានឹងសត្វលោកនឹងក្នុងការដែលទូមាន ព្រានបដៅណែនាំអីមិនបាននឹងក៏ដោយព្រោះលោកណែនាំខ្លួនលោកបានហើយអញ្ចឹងបានព្រះពុទ្ធអង្គទ្រង់សម្ដែងក្នុងអត្តវៈថាបុគ្គលដែលនឹងជាបណ្ឌិតទូមាន ព្រានបដៅអ្នកដតីហ្នឹងណាគឺជាអ្នកដែលបដៅខ្លួនឯងជាមុនបានហើយទៅមិនលំបាកអាមិនលំបាកកន្លែងហ្នឹងមិនលំបាកត្រង់ដែលថាបដៅគេមិនបានទៅ វាអត់លំបាកខ្លួនឯងទេប៉ុន្តែបើមិនបាន អប់រំចិត្តខ្លួនឯងប្រាប់គេអត់បានវាលំបាកខ្លួនឯងវាលំបាកក្នុងរឿងដែលថាអ្នករតីគេមិនតាមហ្នឹងវាត្រូវកើតទុកនឹងឯងអញ្ចឹងនៅ ក្នុងសេចក្តីនេះខ្ញុំណាបញ្ជាក់ដល់រឿងបរមត្តធัวទៀតដែលយើងត្រូវយល់ទៅដល់អភិធម្មនៅក្នុងខ្លួនយើងក្តីក្នុងអ្នកដតីក្តីតែអញ្ចឹងក្នុងសេចក្តី នៃពធក៏ច្រើនមកហើយជាង1ម៉ោង1ម៉ោងកន្លះហើយក៏សូមអនុមោទនី